នេះចំអកកុំកុំកុំទៅណាចាប៉ាអីណានេះចំអកណានេះចំអកកុំទៅណាចាប៉ាណានេះចំអកអត់បើសម្រាប់គឺក៏បានអីចំអកកុំទៅណាចាប៉ាអីណាបើប៉ាទៅតាមខ្ញុំខ្ញុំមិនសម្រាប់មុនមកប៉ាភ្លាមប៉ាកុំស្មានដល់ខ្ញុំមិនហ៊ានណាអត់ទេនេះចំអកនេះចំអកកុំទៅចាប៉ាអីណានេះចំអកនេះចំអកកុំអីណានេះចំអកអូយនេះចំអក mama kau siapa Aina ni cuma Aina cuma kau siapa Aina ni cuma Dia cuma Dia cuma tolong kau baik Dia cuma Dia cuma Dia cuma baik 妈 <laughs> 妈。 ពួកខ្ញុំមកផាត់មុខចាមិនអីទេអញ្ចឹងចាំបន្តិចខាងផាត់មុខតិចទៀតហើយហើយចាបង បងនិយាយតាមត្រង់បើគ្មានផ្កាយផាត់មុខឲ្យបង បងក៏មិនអោយអ្នកណាផាត់មុខឲ្យបងដែរដឹងអត់ថាហេតុអីអូយចែនីងចែសរសើរខ្ញុំជ្រោពេកណាចែខ្ញុំផាត់ធម្មតាធម្មតាគ្មានអីអស្ចារ្យទេចែផាត់ដូចតាគីដូចតាឯងហ្នឹងណាតែសម្រាប់បងធ្វើមិនដូចគេទេ អ្នកណាក៏ស្គាល់ផ្កាយដែរកាលពី15ឆ្នាំមុនណាធ្លាប់ប្រឡងបបកញ្ញាជាន់ផ្អើលទូទាំងប្រទេសអូយហើយផ្អើលទាំងពេញភូមិពេញស្រុកអូយបានអូនផ្កាយផាត់មកឲ្យដោយទេវតាផាត់មកឲ្យចាអញ្ចឹងអូយចាខ្ញុំប្រាប់ហើយថាខ្ញុំគ្មានអីអស្ចារ្យទេឲ្យខ្ញុំប្រគល់ប្រជែងជាមួយនឹងក្មេងៗបានយ៉ាងម៉េចទៅខ្ញុំបន់ឲ្យតែក្មេងៗមានជំនាញការផាត់មុខទេចាអូយខ្ពើមណាស់វៃ យើងចង់តែអួតបាយជាមួយនឹងទឹកមកអត់ទេនេះកុំតែຕົកជាប់កុំអីអួតចេញមកអស់ហើយណែយើងក៏ដូចគ្នាចង់តែក្អួតចាព្រឹករាល់ចានេះលុយឈ្នួលហើយនេះលុយធីបចាឲ្យអូអូចា អរគុណច្រើនណាស់ចៃណាមិនអរគុណទេចៃទៅហើយណាបាទចៃបាយបាយតើអូនជើញចូលអូនណាហាត់មុខមែនទេចាអឺចាំមកផ្លែណាមីងជួយផាត់ឲ្យស្អាតតិចមកណាមីងអឺចាំមកផ្លែណាអូយមីងជួយថែមកន្លែងនេះបន្តិចមកមីងថែមកន្លែងធေါ်ហ៎ចា អឺជួយថែមកន្លែងនេះផងណាម៉េងអូខេណាអូយម៉េងជួយផាត់ឲ្យខ្ញុំឲ្យស្អាតបន្តិចមកណាចាចាអឺមីងឲ្យខ្ញុំសុំសួរបន្តិចបានអត់ហឹមសួរបានណាចង់សួរបាត់ណាក៏បានដែរមីងមិនថាអីទេ គឺរឿងម៉ារីនោះអីខ្ញុំទំនឹងនឹងថាប៉ារបស់ម៉ារី គឺជាមីងសោះតែបើទោះបីជាមីងនេះជាខ្ទុយក៏ពិតមែន តែមីងក៏មិនបានទៅប៉ះពាល់អ្នកណាដែរហើយរកស៊ីដែលល្អផងអឺអរគុណណាក្មួយដែលបាននិយាយល្អពីមីងណាចាគឺខ្ញុំនិយាយតាមត្រង់ទៅណាមីងគឺខ្ញុំតើតដឹងទេថាមីងនេះគឺជាម៉ាក់របស់ម៉ារីម៉ារីតែងតែអួតប្រាប់គេគ្រប់គ្នាថាប៉ារបស់នាងធ្វើការនៅកន្លែងល្អមួយ ហើយជាប្រពពេញលក្ខណៈឋានទៀតផង តែដឹងអីនៅប៉ុនទិវាម្ដាយក៏បែកការអស់ទៅតើអ្នកណាទៅទ្រាំបានទៅបើមានប៉ាជាខ្ទុយបែបនេះសំបីតែខ្ញុំណាក៏ទ្រាំមិនបានដូចគ្នាតែគួរឲ្យតសាម៉ារីណាគឺនាងក្លាហាន បានទៅរៀនរាល់ថ្ងៃបើសិនជារឿងនេះធ្លាក់មកដល់ខ្ញុំវិញណាគឺខ្ញុំមិនហ៊ានទៅជន់សាលាទៀតទេ ហើយថែមទាំងអាម៉ាស់មុខទៀតផងណែនាងលីនេះចេះយករឿងនេះមកនិយាយកើតនេះហាប៉ាម៉ាក់របស់ម៉ារីណា កំពុងតែផាត់មកឲ្យផងតិចយ៉ាងលោកគាត់អន់ចិត្តទៅអូយឲ្យខ្ញុំសុំតន់ណា អ្នកមីងដែលខ្ញុំនិយាយជ្រុលជ្រួអីទៅសុំអ្នកមីងកុំបកកាយប្រកាន់ក្មួយអីណាមិនអីទេណាចាំមីងលាបក្រែមឲ្យណាអឺហាមាត់ណារីករាយ ជាលុយថេបដែលមីងផាត់មុខឲ្យខ្ញុំណាមិនបាច់អាប់ទេមីងអរគុណណាអូយជ្រុះឲ្យមីងអញ្ចឹងមីងជួយរកផងទៅណាអរគុណណា សុំគិតអីច្រើនណាមិនអីទេចាចាចាឲ្យអីទៀតដែរចាធើអូចាខ្ញុំមិនយកទេបើសាមិញចាឲ្យផ្លែឈើខ្ញុំមកថងរួចទៅហើយថ្ងៃនេះខ្ញុំមិនយកទេណាចាចាចាទៅឲ្យក្មេងៗក្នុងហាងទៅណា អូយផ្កាយមិនអីទេ ចំណាយពួកហ្នឹងចាយឲ្យម្នាក់មួយចំណាយចំណាយអស់ហើយតែអ្នកចំណាយរបស់ផ្កាយណែបើឯងយកទៅអញ្ចឹងខ្ញុំទទួលយកហើយណាចាយអរគុណណាចាយអឺអីទេទៅវិញជីប្រយ័ត្នប្រយែងផងណាចាចាយបាយបាយណាចាយហឺ ព្រឹកមិញទុកម៉ូតូនៅកន្លែងនេះតាមិនក៏ម៉ូតូឥឡូវនៅកន្លែងនេះទៅវិញឬក៏ម៉ូតូបើចេះដើរដល់ខ្លួនឯងហ៎ តមកឆេះចឹងអើយងាប់ហើយមិនក៏ម៉ូតូធូរចឹងតែព្រឹកមិញម៉ូតូមានធូរឯណាមិនខាតទេម៉ូតូអស់សាំងទៀតមិនអាចទេព្រឹកមិញនិយាយតាមផ្លូវចាក់សាំងច្បាស់ណាស់ហើយម៉ូតូយើងក៏បានធូរដែរច្បាស់ណាស់គឺមានពួកអាក្មេងមិនមានការងារធ្វើពីធ្វើបាបយើងមិនខាន ទេកុំឲ្យយើងឃើញឲ្យសោះ បើសិនជាយើងឃើញណាយើងនឹងដល់ឯងឲ្យបាច់មកតិចឯងដឹងថាយើងជាប្រុសឬក៏ខ្ទេយអាចចង្រៃយកស្មាននេះទៅហើយត្រោជាងណែណាទៅតែមកកើតទេត្រូវតែប្រញាប់ទៅផ្ទះព្រោះនាងចំងចាំនៅឯផ្ទះកុំឲ្យយើងឃើញឯងអសោះយើងនឹងដល់ឯងបែកមុខតិចពួកអាចង្រៃ ណាយកហ៊ានពួកបាក់ម៉ូតូយើងផងហ៎បើយើងដឹងណាយើងនឹងមិនលើកលែងឯងទេពួកឯងមកស្ទាក់យើងធ្វើអីហ៎ពួកឯងចង់យ៉ាងម៉េចនេះអូនស្កាយមកពីណាម្នាក់ឯងនេះអូនអត់ខ្លាចគេចាប់ទៅអីនេះហើយមួយទៀតខ្ញុំតនេះកាត់អីគេដែរវាមិនកាត់អីទេ គឺមានពួកអត់ការងារធ្វើបើចង់ធ្វើបាបយើង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 ពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew ស្មានជីវិនរស់រវើងសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure 10 Plus ថ្មីសម្រាប់កុមារវ័យជំទង់្រាប៊ីកម្ពុជារសជាតិទាន់សម័យអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ ពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew អូណាទៅហេមកធ្វើបាបមកចាក់ទម្លុះម៉ូតូអត់កាយនេះអត់ប្រាប់បងមកបងនៅបដៅវាឲ្យណែណែវាគ្មានពួកអាចកែអស់ណាទេគឺពួកអាក្មេងពៀនៅម្ដងម្ដងនឹងឯងនៅមិនឆ្ងាយទេ គឺនៅក្បែរក្បាលនឹងឯង មួយម៉ាត់ពីលពីរម៉ាត់ពីលនេះពួកបងចង់មកជួនឯងឬមួយក៏ឲ្យមានយកពីទឹកចិត្តពួកបងចង់មកជួនឯងសោះហ្មងឯងអាខ្ទើយមួយម៉ាត់ខ្ទើយពីរម៉ាត់ខ្ទើយណែពួកឯងហ៎ចេញទៅកំពុងតែមួម៉ៅជាមួយនឹងពួកអាធ្វើបានម៉ូតូយើងផងចាឆ្ងាយទៅចាឲ្យចេញទៅណាខ្ទើយមកអាក្រក់ដល់ឯងបានយើងនិយាយជាមួយស្រួលវាសំណាងហើយតែពួកយើងនេះ មិនធាក់ឯងអាចខ្លាចជាប្រុសវើយពួកអាក្មេងក្បាលឯងនេះគិតតែចង់ធ្វើបាបយើងបានណាហាពួកអាក្មេងមិនតន់ជួបបល័យពីក្បាលណែអាខ្ទុយមុខឈើនេះឯងហ៊ានឆ្លើយតាមមកឆាន់យើងផងហ៎យ៉ាត់យើងបាយបាយមកអើយមកឆាន់អត់ចាត់តែវាទៅវិញវាអាចជាប្រុសនាំមើលវាទៅគេកាំងដល់ណាទៀតម៉េចទៅចាំវា បើបើចង់ធ្វើស្អីអ្ហាចង់ចង់ចង់ចង់ស្អីអ្ហាបាយចង់ធ្វើស្អីយ៉ាលេងលេងយ៉ាអាទួយមកអាក្រក់ខ្លួនប្រុសមិនធ្វើទេចង់ធ្វើស្រីនេះយើងចង់ដឹងតាឯងនេះមានសារតិចប្រុសប្រមាណ100%អាខ្ទើ100%ហើយយើងធ្វើទៅទៅក្បាលឯងហ៎ យើងខ្ទើខ្ទើនេះតសុំលុយម៉ែឯងបន្តិចភាសាលៀបមុខឬក៏យ៉ាងម៉េចដែរអូឬក៏ពួកឯងនេះចំណាយយើងធ្វើខ្ទើឃើញយើងធ្វើខ្ទើស្អាតអាចចាត់ធ្វើខ្ទើដែរហ៎ណាបើសិនជាពួកឯងធ្វើខ្ទើគឺល្អហើយមិនចាំបាច់ឲ្យម៉ែឯងនឹងពិបាកបណ្ដៅឯងមកធ្វើពីពីដល់ឥឡូវនេះអាយឈឺណាស់នេះ tapi mensak. Kenapa dia mensak biasa? Ajak dia suap. Lagi dah. Layan, layan. Thật sai à? Chắc thật sai. Layan. Over, over, over. Lấy mình tên vậy. ចង់ណាស់ថាវានេះមានរបស់ប្រើប្រាស់ដូចគេដតេអត់នេះបើចាំរបស់អីហ៎ចាំមើលអីហ៎អាចចំណាញ់អូយហ៎បើចង់ស្អីហ៎ស៊ីមួយជើងទៀតទៅហ៎ហ៎ហ៎យើងមិនបានទៅធ្វើស្អីឯងទេអត់ឯងបានចំអាយមកមានមានយើងហ៎ពួកអាចរៃ ថ្ងៃនេះយើងនឹងឯងដឹងថាស្ទើរយើងនេះកម្លាំងប្រុសឬកម្លាំងស្អីហ៎ចាំខែទៀតអូយគប់គប់គប់អីខ្ញុំខ្ញុំខ្ញុំសុំមកណាកុំអីកុំកុំកុំអីបើចង់វាយវាយវាយវាយមិនឆាន់បានព្រោះមិនឆាន់នេះហើយជាអ្នកបដើមរឿងគ្រប់យ៉ាងឲ្យខ្ញុំយក10សាំងទៅចាក់ក្នុងម៉ូតូរបស់ឯងខ្ញុំឲ្យយកដៃកដើម្បីចាក់ដើម្បីកដើម្បីធ្វើបាបឯងដឹងខ້ອຍខ្ញុំសុំបងទេអាចចង់ទៀតបាត់កាក់មែនណាអីថ្ងៃទៅតិចមិនកំតេមិនកំតេ អឺមកខ្លាំងអញកុំឲ្យគេឃើញមុខអញទៀតអសោះណាបងបាច់អីទេបងអាចឆ្កែអីទេបងអាចចម្រៃតោនេះទូតាតរជាងមិនបានបើមិនអញ្ចឹងទេពួកវាស្ទាក់រោរឿងមិនខានទេអាចចម្រៃយោ យតាម Facebook ហើយអត់លើកទៀតណោះសម្លេងទូរស័ព្ទពីណាគេនោះ Facebook ធីតានៅក្នុងទូរស័ព្ទរបស់ប៉ាកាយចឹងស្អីគេហ្នឹងនេះប៉ាកាយប្រឡំខ្លួនធ្វើជាធីតាប្រាក់ខំខ្លាំងខ្លាយឆាត់ជាមួយខ្ញុំរាល់ថ្ងៃហ៎មិនក៏បានធ្វើអញ្ចឹងហេតុអីខ្ញុំស្អប់បំផុតមនុស្សកុហកនោះដែលយកអារម្មណ៍ខ្ញុំលេងសើច ប៉ាគិតថាប៉ាលាក់ខ្ញុំបានចិត្តហ៎ប៉ាធ្វើបែបនេះប៉ាកាន់តែឲ្យខ្ញុំស្អប់ប៉ាកាន់តែខ្លាំងហើយខ្ញុំស្អប់ប៉ាហេតុអីបានជាជីវិតរបស់ខ្ញុំមកជួបបញ្ហាបែបនេះឲ្យតែមានរឿងពិបាកពេលណាក៏យប់ដែរ ហាត់អីទៅហាត់អីបានជាខ្ញុំមកជួបរឿងបែបនេះហាត់អីបានចិត្តតែមកធ្វើបាបខ្ញុំខ្ញុំសន្យាថាខ្ញុំនឹងឈប់ធ្វើជាខ្ទេយបើសិនជាកូនរបស់ខ្ញុំរៀនចប់ខ្ញុំសន្សំលុយទៅគ្រប់ហើយ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 ពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew ស្មានជីវិតរស់រវើងសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure 10 Plus ថ្មីសម្រាប់កុមារវ័យជំទង់្រាប៊ីកម្ពុជារសជាតិទាន់សម័យអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ ពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew មកកាទេទៅទេប្រាប់នឹងចំអកមុនបានដឹងអេនេះក៏ព្រឹកស្ទើរ នៅកន្លែងណានៅកន្លែងណាមិនក៏មិនឃើញ Vivo ឯង Vivo ឯងបើសិនជាភ្លេចនៅផ្ទះបើសិនជាភ្លេចនៅផ្ទះគឺចំមកច្បាស់តែឃើញបាយកម្មខានទេចប់ហើយត្រូវទៅរកកន្លែងជួបជុំតើបានតើនៅកន្លែងណាទៅ ក៏មិនឃើញសោះអញ្ចឹងវីបអើយថ្មិចក៏ភ្លេចអីមិនភ្លេចប្រភ្លេចទូរស័ព្ទបើសិនជានាងចំអកដឹងច្បាស់ជាចាប់មិនខានទេអូយនៅកន្លែងណាអញ្ចឹងនៅកន្លែងណាមិនក៏មិនឃើញហ៎មិនក៏មិនឃើញមិនមិនក៏មិនឃើញហ៎មិនក៏មិនឃើញខោរបស់នេះមែនទេ អត់ចូលចិត្តមនុស្សកុហកបងប្រាក់ទេនេះចំអកមានរឿងអីមែនទេនិយាយប្រាប់ប៉ាចំចំណាប៉ាអត់ដឹងថាកូនចង់និយាយអីទេស្អីគេប៉ាអត់យល់ហ៎ប៉ាមានដឹងខ្លួនអត់ថាប៉ាធ្វើអីខ្លះដាក់ខ្ញុំខ្ញុំចង់ឲ្យប៉ាឆ្លើយតាមថងជាមួយខ្ញុំថាប៉ាជាអ្នកបង្កើត account Facebook ខ្លះៗដើម្បីឆានជាមួយខ្ញុំមែនអត់ ម៉ារីរឿងនេះប៉ាគ្មានអំណរអាក្រក់ឡើយប៉ាធ្វើគ្រប់យ៉ាងគឺដើម្បីកូនតែប៉ុណ្ណោះណាដើម្បីខ្ញុំឬក៏ដើម្បីកូនខ្លួនឯងប៉ាធ្វើបែបនេះគេមិនហៅថាស្រឡាញ់ទេតែហៅតែបំផ្លាញកូនខ្លួនឯងឯងម៉ារីចង់ស្អប់ប៉ាក៏បានដែរណាតែប៉ាអត់មានកំណត់អាក្រក់ទេណាប៉ាស្រឡាញ់កូនទៅបានជាប៉ា បង្ករឿងទាំងអស់នេះកើតឡើង កូនកូនកំតនខាងប៉ាឯណាស្ដាប់ប៉ាសិនទៅណាចេញប៉ាចេញពីខ្ញុំឥឡូវភ្លាមកុំមកប៉ាឆ្លងខ្ញុំហើយកុំមកហៅខ្ញុំថាជាកូនទៀតខ្ញុំគ្មានប៉ាដែលបំផ្លាញកូនស្រីខ្លួនឯងអញ្ចឹងទេហើយក៏គ្មានប៉ាជាខ្ទេយដែរនាងចំអកស្ដាប់ប៉ាចោះសិនបានអត់ប៉ាមិនចាំបាច់និយាយទៀតទេ រឿងនេះវាចប់អស់ហើយព្រោះប៉ាធ្វើឲ្យខ្ញុំស្អប់ប៉ាខ្លាំងបំផុតប៉ាយកអារម្មណ៍ខ្ញុំមកលេងសើចប៉ាគិតថាខ្ញុំជាមនុស្សឬមិនក៏ជាសត្វខ្ញុំគិតថាប៉ាអត់ធ្វើឲ្យខ្ញុំខឹងទៀតទេតែផ្ទុយមកវិញប៉ាកាន់តែធ្វើវាលើសដើមថ្ងៃមុនប៉ាទៅបាក់មកខ្ញុំនៅសាលាហ៊ានម្ដងអីប៉ានៅមិនទាន់អស់ចិត្តទៀតមែនទេធ្វើឲ្យគ្រប់គ្នាហៅខ្ញុំថាជាកូនខ្ទើយផាត់មុខប៉ានៅតែអស់ចិត្តទៀតមែនទេ តែឃើញខ្ញុំមិននិយាយជាមួយតែក៏ប្រកាសខំខ្លាំងខ្លាំងដើម្បីឆាជាមួយខ្ញុំចឹងហ៎ហើយម្នាក់ដែលជប់ខ្ញុំថ្ងៃមុនហ្នឹងក៏ជាប៉ាដែលត្រូវឯងប៉ាឆ្លើយមកប៉ាឆ្លើយមកប៉ាមិននិយាយខ្ញុំនឹងហត់ចេញពីផ្ទះមួយនេះមែនហើយការពិតទៅប្រុសម្នាក់នោះក៏ជាប៉ាដែរ ប៉ាបារម្ភខ្លួនធ្វើជាមនុស្សប្រុសដើម្បីបាននិយាយជាមួយនឹងកូនប៉ាកូនដឹងទេថាពេលដែលប៉ាបានជាជាមួយកូនប៉ាសប្បាយចិត្តប៉ុណ្ណានោះប៉ានេះក៏ខកចិត្តបន្តិចដែរតែធ្វើឯងខ្មាស់គេណាតែគ្រឿងគ្រប់យ៉ាងដែលប៉ាធ្វើគឺស្ថិតនៅក្នុងក្រមហេតុផលតែម្យ៉ាងគត់គឺប៉ាចង់ឲ្យឯងសប្បាយចិត្តចង់ឲ្យឯងមានភាពកក់ក្ដៅណាប៉ាក៏ហោ ផលប៉ាមិនបែបហ្នឹងទេគឺផ្សេងទៅវិញទេតែមិនប៉ានិយាយជាមួយខ្ញុំបានប៉ាក៏ធ្វើឲ្យទាំងអស់នេះតែប៉ាមានដឹងអត់តែពេលដែលខ្ញុំដឹងខ្ញុំខឹងប៉ាប៉ុណ្ណាគឺគឺប៉ាមិនចង់ឲ្យនេះចំអករបស់ប៉ាគេងនៅលើគ្រែរហូតបាយក៏មិនព្រមញ៉ាំទឹកក៏មិនព្រមផឹកខ្ញុំចង់បានរបស់ទាំងអស់នេះទេតែយកទៅវិញទៅ ហើយខ្ញុំក៏មិនគួរណាកាន់មើលជាកូនដែលមានប៉ាខ្ទើយបែបនេះដែរប៉ាសប្បាយចិត្តពេលដែលប៉ាតែខ្លួនធ្វើខ្ទើយឲ្យគ្រប់គ្នាមើលប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំចង់ឈួតអីនៅថ្ងៃនោះបើសិនជាខ្ញុំស្លាប់បានខ្ញុំនឹងហ្វាត់ចំពោះមកគ្រប់គ្នាម្ខាងនេះនាងចាំមកគុំគុំនិយាយចិនអីណាប៉ាហាមខ្ញុំធ្វើអីពួកប៉ាជាខ្ទើយបិទមែនកន្លងមកខ្ញុំតែសំបីប៉ាទេ គឺមានតែម្យ៉ាងតែប៉ុណ្ណោះដែលខ្ញុំសុំគឺកុំឲ្យប៉ាទៅបង្ហាញរំចំពោះមុខគ្រប់គ្នាឲ្យគេឃើញប៉ុន្តែប៉ាមីនេះប៉ាគេស្មាន ថាគេគ្រប់គ្នាឃើញប៉ាជិះទៅអញ្ចឹងហើយគេមានមោទនភាពចំពោះប៉ាមែនទេនេះចំមកឲ្យប៉ាសុំទោសណាធ្វើបែបណាក៏បានដែរឲ្យតែនេះចំមកទុកខាងនឹងប៉ាណាលោករបស់ប៉ាប៉ាយកទៅវិញទៅអត់ទៅហើយខ្ញុំក៏អត់នៅជាមួយប៉ាទៀតដែរប៉ាមានក្តីសុខតែម្នាក់ឯងទៅ នេះចាំមកចឹងទៅណាចប់បើវាជារឿងខ្ញុំខ្ញុំធំអីក៏ខ្ញុំទៅនៅខាងកែក៏វាអត់ស្លាប់ដែរតែបើខ្ញុំនៅជាមួយប៉ាខ្ញុំអាចនឹងស្លាប់នេះនេះចាំមកនេះចាំមកនេះចាំមកកុំកុំកុំទៅណាចប់ប៉ាអីណានេះចាំមកណានេះចាំមកកុំទៅណាចប់ប៉ាណានេះចាំមក ឲ្យពើសម្រាប់គឺក៏បានហើយចំអកកុំទៅណាចាំបាយណាបើប៉ាទៅតាមខ្ញុំខ្ញុំមិនសម្រាប់មុនមកប៉ាភ្លាមប៉ាកុំស្មានដល់ខ្ញុំមិនហ៊ានណាអត់ទេនេះចំអកនេះចំអកកុំទៅចាំបាយណានេះចំអកនេះចំអកចំអកណានេះចំអកអូយនេះចំអកនេះចំអកកុំទៅចាំបាយណានេះចំអកនេះចំអកកុំទៅចាំបាយណានេះចំអក 李秀芳，李秀芳，他老婆在哪？李秀芳，李秀芳，他老婆在哪？他老婆在哪？ លោកគ្រូជំរាបសួរលោកគ្រូគឺគឺគឺគឺខ្ញុំចង់មករកនាងនាងចំអករបស់ខ្ញុំណាលោកគ្រូនាងចំអកម៉ារីណាលោកគ្រូម៉ារីព្រឹកនេះបានមករៀនទេខ្ញុំសួររកដែរតែគ្មានអ្នកណាដឹងទេបាកាស៊ូហ្គាហ្វ្រីអ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន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 ពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew ស្មានជីវិនរស់រវើងសូមកុំឲ្យខកខានឱកាសចុងក្រោយ សម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure 10 Plus ថ្មីសម្រាប់កុមារវ័យជំទង់្រាប៊ីកម្ពុជារសជាតិទាន់សម័យអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យ ពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew គឺម៉ារីនេះចំមករបស់ខ្ញុំយប់មិញគេរត់ចេញពីផ្ទះគេគេខឹងខ្ញុំខ្ញុំខ្ញុំចង់ខាត់គេដែរតែគេប្រាប់ខ្ញុំថាបើសិនជាខ្ញុំតាម គេគេនឹងសម្លាប់ខ្លួនណាលោកគ្រូអញ្ចឹងហើយខ្ញុំក៏បណ្ដោយទៅតាមគេទៅខ្ញុំគិតថា មករៀនច្បាស់ជាដេកផ្ទះពួកម៉ាក់ហើយបលឹមឡើង គេច្បាស់ជាមករៀនមិនខានអញ្ចឹងលោកគ្រូអត់ឃើញមករៀនមករៀនទេហ៎ថាម៉េចមករៀនរត់ចេញពីផ្ទះមានរឿងចឹងផងហ៎ខ្ញុំមិនដឹងគិតយ៉ាងម៉េចទេអញ្ចឹងហើយបានជាខ្ញុំមករកលោកគ្រូនឹងណាលោកគ្រូខ្ញុំខ្ញុំបារម្ភពីកូនស្រីរបស់ខ្ញុំណាលោកគ្រូបងគាត់ច្រើនពេកសាក់ទូរស័ព្ទទៅនាងសិនទៅពេលលោនាងលើកតាក់តងបានទេលោកគ្រូ ខ្ញុំតាក់ទងប្រហែលដងហើយតាក់ទងទៅទូរស័ព្ទគេគឺតាក់ទងលំបានទេខ្ញុំខ្ញុំបារម្ភណាស់លោកគ្រូខ្ញុំខ្លាចកូនរបស់ខ្ញុំជួបរឿងមិនល្អណាស់លោកគ្រូលោកគ្រូខ្ញុំខ្ញុំខ្ញុំសូមបងលោកគ្រូឲ្យជួយរកកូនស្រីរបស់ខ្ញុំផងបើដឹងថាកូនស្រីនៅកន្លែងណា ជួយជួយប្រាប់ខ្ញុំផងណាលោកគ្រូណាបាទអ្នកបងក្មួយក្មួយក្មួយទាំងអស់គ្នាបើសិនជាឃើញកូនស្រីរបស់មីងប្រាប់មីងផងណា កុំកុំលាក់មីងអីមីងមីងបារម្ភពីកូនស្រីរបស់មីងណាមីងខ្លាចកូនស្រីរបស់មីងកើតកើតរឿងអីមិនល្អបើសិនជាបាត់គេទៅមីងច្បាស់ជាមិនរស់ទេបើសិនជាឃើញនេះចំហរបស់មីងប្រាប់មីងណាកុំលាក់គេអីមីងជាម្ដាយរបស់គេ ជាពុកជាម្ដាយរបស់គេពេលដែលកូនបាត់បែបនេះមីងពិបាកនៅក្នុងខ្លួនណាមីងពិបាកនៅក្នុងខ្លួន ជួយមីងផងកុំលាក់បាំងជាមួយមីងអីណា ឲ្យឲ្យមីងគិតយ៉ាងម៉េចទៅមីងបារម្ភពីនាងចំអករបស់មីងណាកូនមីងបាត់ពេញមួយយប់ហើយមិនដឹងថាស្មាននេះនាងទៅគេនៅកន្លែងណាមីងបារម្ភបារម្ភខ្លាចកូនមីងកើតអីខ្លាចអ្នកណាគេធ្វើបាបអីកូនមីងណាសង្ឃឹមថានាងចំអកនឹងមិនជួបរឿងអីអាក្រក់មីងមីងខ្លាចនាងចំអកត្រូវគេចាប់បងគិតច្រើនពេកសត្វតេតតងតនាងសិនទៅម៉ារីមិនតន់តណាឆ្ងាយទេណាមួយ អ្នកបងត្រូវគិតពីសុខភាពផងព្រោះក៏មិនតាន់ឃើញផងប្រយ័ត្នតែខ្លួនឈឺណាស់អ្នកបងសុខភាពខ្ញុំនៅពេលនេះមិនសំខាន់ទេលោកគ្រូអត់ទៅរកកូនស្រីរបស់ខ្ញុំឃើញពេលនេះសូម្បីតែបាយក៏ខ្ញុំញ៉ាំមិនចូលដែរខ្ញុំខ្ញុំនៅមិនសុខទេលោកគ្រូខ្ញុំបារម្ភពីកូនស្រីរបស់ខ្ញុំខ្ញុំខ្លាចកូនស្រីរបស់ខ្ញុំមានរឿងអីកើតឡើងមិនល្អកុំភ័យអីអ្នកបងបើខ្ញុំបានដំណឹងពីម៉ារីខ្ញុំនឹងតាក់ទងទៅអ្នកបងភ្លាម លោកគ្រូខ្ញុំអរគុណហើយអញ្ចឹងអញ្ចឹងខ្ញុំជម្រាបលាហើយបានបងជំរាបសួរបងបងខ្ញុំសុំសួរមួយបានអត់បងគឺបងមិនដែលឃើញក្មេងនៅក្នុងរូបនឹងដែរអត់បងនេះគឺជាកូនរបស់ខ្ញុំណានាងខាងខ្ញុំទៅបាន ជារត់ចេញពីផ្ទះបងមិនដែលឃើញទេអូនមិនដែលឃើញទេ ចាបងមិនដែលឃើញទេបើបងឃើញចាំបងជួយប្រាប់ឲ្យ មិនអីទេបងអញ្ចឹងបើសិនជាបងឃើញគាត់បងជួយប្រាប់គាត់ផងថាខ្ញុំបារម្ភពីគាត់ណាឲ្យគាត់ត្រឡប់ទៅផ្ទះវិញណាចាបើបងឃើញបងប្រាប់ឲ្យណាអូនចឹងខ្ញុំអរគុណហើយខ្ញុំលាណាបងបង បងមិនឃើញរូបក្មេងម្នាក់នេះទេអូក្មេងស្រីក្នុងរូបនោះបងអត់ដែរឃើញហ្នឹងអូនហើយអញ្ចឹងអូនឯងសាកសួរគេខាងមុខទៀតមកអូនតែលោកគេស្គាល់អរគុណណាបងចាអូនអរគុណ តើឲ្យប៉ារកូននៅកន្លែងណាទៅមិនក៏ប៉ារកូនមិនឃើញសោះអញ្ចឹងបើសិនជាខ្លួនកូនផ្លាត់មកឲ្យប៉ារស់នៅជាមួយអ្នកណាទៅមានចំហរបស់ប៉ាស្មាននេះក៏នៅឯណានៅជាមួយអ្នកណា បានអីញ៉ាំហើយញ៉ាំ តែពេលមានទុកមានមុខបរមម្នាក់នោះអូនណាអូនបាទបងចែសុំសួរមួយមើលមានតែឃើញក្មេងស្រីម្នាក់នៅក្នុងរូបហ្នឹងអត់អត់ហ្នឹងបងមិនដែរប្រទេសឃើញនៅកន្លែងណាអីអត់ដែរឃើញផ្ទះនៅកន្លែងណាអឺចឹងបងអរគុណឯណាអរគុណដូចគ្នាបងទៅសិនបងអូនឡើ សំណាងកូនពេកហើយបានកាត់ជាកូនប៉ាលេខទូរស័ព្ទនេះមិនអាចតតងបានទេនៅពេលនេះសូមព្យាយាមម្ដងទៀតនៅពេលក្រោយ មិនបានតតងអត់បានសោះចឹងអើយកំហុសគឺមកពីមីងទាំងអស់គឺមីងជាអ្នកខុសគ្រប់យ៉ាង បានមិនមែនមកពីមីងទេម៉ារីក៏មិនប្រចោផ្ទះដែរគឺមកពីមីងមកពីមីងទៅចូលរួមកម្មវិធីនៅក្នុងសាលាទៅម៉ារីខ្មាស់សិស្សសាលានៅក្នុងថ្នាក់ទៅ បានជាគេមកព្រមនិយាយជាមួយនឹងមីងមីងមីងវល់វល់ពេកទៅ បានជាមីងបង្កើត account Facebook មួយរួចហើយក៏ឆាតទៅលេងជាមួយនឹងគេ តែអើយចង្រៃណាស់ចៃដនមិនសាមញ្ញនេះមីងផ្លេចយកទូរស័ព្ទទៅទើបធ្វើឲ្យម៉ារីគេដឹងថាអ្នកដែលឆាតជាមួយនឹងគេរាល់ថ្ងៃគឺជាមីងណា មិញមិញធ្វើអារម្មណ៍ស្ងប់ណាស់មិញណាខ្ញុំគិតថាម៉ារីគេមិនធ្វើអីប្រេះផ្ដាស់ទេឲ្យឲ្យមិញធ្វើអារម្មណ៍ស្ងប់យ៉ាងម៉េចទៅពេលនេះបាត់ម៉ារីទៅហើយបើសិនជារកម៉ារីមិនឃើញទេមិញមិញមិញច្បាស់ជាស្ទះស្ទូស្លាប់មិនខានទេមិញមិញត្រូវតែបារម្ភពីសុខភាពខ្លួនឯងផងមិញកុំធ្វើចឹងណាបើមិញនៅតែធ្វើចឹងណាមិញប្រកាសជាធ្លាក់ខ្លួនឈឺមិនខានទេមិញត្រូវតាំងអារម្មណ៍តាំងស្មារតីឲ្យល្អណាមិញណា យើងប្រកាសជារកម៉ារីឃើញណាមិញណាតាមខ្ញុំដឹងម៉ារីគេអត់សូវជាមានមិត្តភក្តិច្រើនម៉ានេះបើយើងរកគេអត់ឃើញទេបានន័យថាគេប្រកាសជារត់ទៅក្រៅស្រុកខានណាទៅទៅទៅភូមិផ្សេងហ៎បាទប៉ិតមែនហើយតែយើងមានអាសាក់រស់សិនណាមិញណាពួកអីយើងរស់នៅនឹងអត់ឃើញផងហ្នឹងអឺ តាណាថ្ងៃហ្នឹងមានតាណាដូចដើមចឹងគួយទៅមុខខ្នល់ទៅអើតែឃើញស្អាតអត់ឃើញតាម្នាក់មួយដាក់អោកបោមហ្នឹងមែនអើមែនស្អាតអត់ព្រោះទៅទៅតំណរបស់គេវើយបិចម៉ាធ្វើស៊ីម៉ងហ៎ព្រោះទៅសាច់ឈាមដូចមិននៅស្រុកផ្សេងវើយ ហេកុំនិយាយច្រើនឆាប់ចូលសួរវើយមិនម៉ាចាំឲ្យស្រីទុកអឺក្រោនណៃកុំមកប៉ះខ្ញុំចាញ់កុំមកញញ៉ៃខ្ញុំគ្មានពេលពាក់ព័ន្ធនឹងពួកឯងទេណាកុំប្រៃអូនបងមកនេះហ៎មិនមែនជាពួកអក្រក់ទេបងមកនេះក៏សួរនោមណៃតាបងមិនតិយៈណាបងគឺជាប្រុសស្អាតណា nhưng mà sao chừng mình bị nạt cây tầng ờ tranh lấy chẳng thở tiền mày này lấy khai ôi tao lên chẳng ôi quay phong quay phong lên quay phong lên tao chẳng quay phong ôi tao chỉ muốn tao lên tại tại lên ôi lên Thanh Ni, quân miên hưởng ai này đấy ពេលអ្នកនោះចង់ចង់ធ្វើបាបខ្ញុំវិញហើយផ្ទះសបែងក្មួយនៅណាហាហេតុអីក៏យកប្រឡប់អញ្ចឹងដើរម្នាក់ឯងអញ្ចឹងនេះក្មួយស្អាតអញ្ចឹងអត់ខ្លាចគេធ្វើបាបទេហ៎ហើយនេះមានប្រវត្តិកអាវទៀតក្មួយទៅណាហាគឺគឺខ្ញុំអត់មានផ្ទះទេមីងខ្ញុំអត់មានដឹងថាត្រូវទៅកន្លែងណា ទេយប់កន្លែងណាក៏គេងនៅកន្លែងហ្នឹងពុទ្ធោ ហើយក្មួយនៅក្មេងហើយស្អាតអញ្ចឹងនេះដើរតាមផ្លូវអញ្ចឹងច្បាស់ជាវាធ្វើបាបហើយហើយនេះកដាលធៀតឯណាឥឡូវអញ្ចេះចឹងណាក្មួយអាចទៅស្នាក់នៅផ្ទះមីងបានអត់ប៉ុន្តែខ្ញុំខ្ញុំខ្លាចអូយមិនបាច់ខ្លាចទេណាក្មួយមើលមកមីងនេះជាមនុស្សអាក្រក់មែនទេមីងមិនធ្វើបាបក្មួយទេ ណាមួយផ្ទះមីងនេះក៏ស្ងាត់គ្មានកូនគ្មានចៅអីទេអញ្ចឹងបើសិនជាក្មួយទៅស្នាក់នៅក៏ល្អមួយយ៉ាងដែរណាមួយមិនដឹងថាទៅណាទេយប់អញ្ចឹងហ៎ គ្មានសាច់គ្មានញាតផងមកស្នាក់នៅជាមួយមីងតែម្ដងទៅណាខ្ញុំអរគុណមីងច្រើនហើយដែលមីងបានជួយខ្ញុំបើសិនជាមីងអត់ជួយខ្ញុំទេខ្ញុំប្រហែលជាត្រូវពួកនោះធ្វើបាបហើយអញ្ចឹងឆាប់ទៅសម្រាប់ទៅណាហើយបើខ្វះខាតអីចាំប្រាប់មីងមក ហើយមិនបាច់ភ័យខ្លាចទេនៅទីនេះមិញធានាថាគ្មានអ្នកណាម្នាក់មកធ្វើបាបខ្លួនទៀតទេណាស្អីគេហ្នឹងមិនបានជាមានសោមណាមអីចឹងអឺឬមួយក៏ផ្ទះមួយនេះបានន័យថា មិញម្នាក់ហ្នឹងគឺជាមេបននៅផ្ទះហ្នឹងហ៎នេះឯងយាមតែមកបតុមនឹងរហូតមែនទេហើយចៃណានាងនាងបាត់ទៅណាអីហ៎ចាំមើលណាបើសិនជាចាក់នាងលក់មកវិញមិនបានទេយើងមិនឲ្យលុយឯងសូម្បីតែមកកាក់មកសែងណែណែខ្ញុំមិនក៏ខ្ញុំមើលអីឡើងឃើញចឹង ម៉ារីម៉ារីម៉ារីចាប់ដឹកខ្លួនឡើយកើនដឹកខ្លួនឡើយលោកចូលប៉ាប់កាយតាណាមិនក៏គាត់ល្មើខ្ញុំចឹងអឺគឺពូផ្កាយគាត់រវល់នៅកន្លែងការងារផាត់មុខហ្នឹងណាអញ្ចឹងមិនគាត់បានមកម៉ែណៃប៉ាដែរខ្វល់ពីខ្ញុំទេព្រោះតែខ្ញុំហត់ចេញក្រៅផ្ទះតើខ្ញុំសះសំទទួលកម្មនៅម្នាក់ឯងប៉ាអត់ល្មើខ្ញុំទេម៉ែណៃ ចាប់មានតែពាក្យថា